មួយសូមអំណងប្រាថ្នាមួយបានអត់សូមជួយថែរក្សាឲ្យបានជាមួយគ្រួសារមានសេចក្តីសុខពេញលេញចុះមែនមែនចុះទេហ្នឹងនេះសៅដូចកង់មែនទេណែភ្នែកបងខាងណាឃើញខ្ញុំដូចកង់ហ្នឹងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចា ចោលណែថាខ្លួនឯងជាចោលឯងចោលបើឯងថាខ្ញុំនឹងចោលមែនហើយកង់កាចាស់បើឯងនឹងបើលក់បានកន្លែងម៉ាន់ហ្នឹងយីហើយមនុស្សស្អាតបាទដូចខ្ញុំនឹងសំចេះលួចកង់បាយដែរមែនមនុស្សស្មារលើទុកចិត្តបានទេស្អាតស្អាតយើងគួរខ្លាចទេណែខ្ញុំមិនបានចង់លួចកង់ម៉ៃទេខ្ញុំគ្រាន់តែចង់សាកជីតាមិនកង់ប៉ុណ្ណឹងខ្ញុំគ្មានលុយទិញទេចាំមើលខ្ញុំទៅរកទិញកង់នឹងដែរកុំឲ្យបងឯងមកប្រើសម្ដីចឹងមួយខ្ញុំអីតើបាត់តើបានលឿនផង ៅគ្នាមកមានរឿងអីហ្នឹងទេឡើងរត់មកហត់ចង់ងាប់អីអើយហែងងាប់ទេយកមករីព្រមយកហែងឯងតែបែរចេះងាប់មែនណាងាប់យូរអីគេវាយមិនដែលចេះតដៃផងរឿងផ្សេងគ្នាកុំយកមកនិយាយហើយមានការអីនិយាយមកញ៉ែថ្ងៃហ្នឹងហៅហែងមកយើងមានរឿងពីរចង់ប្រាប់រឿងទី1គឺថាយើង provide ធ្វើជាមិត្តភក្តិរបស់យើងឯង ស្អីគេណាគេព្រមធ្វើមាត់ភ័ក្រហែងឥឡូវស្ដាប់អារឿងទី2អត់យាយមករឿងទី2យើងចាំប្រាប់ហែងថាចេះបើសិនជាហែងអត់ព្រមធ្វើមាត់ភ័ក្រយើងទេហែងធ្វើអ្នកអំរាវយើងទៅអានឹងកាន់តអត់ទៀតហើយកុំសង្ឃឹមនិយាយលេងតាតាមពិតថ្ងៃហ្នឹងហៅហែងមកគ្នាមានរឿងហែងជួយជួយអីគេអឺនេះកុំប្រាប់ណាព្រោះយើង ទៅវាយគ្នាមួយគេ ឬមួយក៏ពពួកយើងទៅលួចធ្វើចោលយើងអត់ធ្វើណាខ្លាចមានឈ្មោះចោលអើយគិតស្អីគេមិនអើយឯងទៅលួចឲ្យបានណាអើយមកហៅជួយតានេះក៏ប្រាប់ថាឯងចង់ពពួកយើងទៅផ្ទះតប់គេអត់ទៅទេរវល់ណាអើយអ្នកនាងវ៉ាន់អើយមិនដល់ណាក់នឹងទេនេះមែននោះមែនហើយរឿងអីដែរនិយាយមកខួរក្បាលហែងគិតគ្នាផ្លូវល្អខ្លះមើល ធ្វើដូចយើងហ្នឹងមនុស្សកំពូលណាស់ចឹងណាបើមិនចឹងណានាងនីសាជួយនិយាយប្រាប់ខ្ញុំមកចាខ្ញុំមិនគ្រូទាយទេនេះហើយអាណិតខ្ញុំនៅថ្នាក់យកលុយមកឲ្យខ្ញុំអីយីណែបានឲ្យឯងលុយហ្នឹងណាគឺយើងព្រោះហែងមកដើម្បីឲ្យហែងជួយទៅទិញខាងលោហែងជំនាញខាងហ្នឹងអីចឹងណានេះហែងចង់ឲ្យយើងទិញអី ក៏ប្រាប់មកចាំយើងទៅទិញឲ្យឬមួយកែឯងឲ្យយើងទៅទិញទិញឆ្នាំហ៎អើយគិតអីវ៉ាន់អូយហើយវាស្អីឯងហ្នឹងណែកុំប្រយយើងទៅទិញរបស់បែបហ្នឹងណាដាច់ខាតអត់ទៅទេព្រោះវាខុសច្បាប់វើយយីណែយើងមិនជឿថាគូក្បាលឯងក៏សេះផ្លូវចឹងចឹងឯងឲ្យគេវាយលក្ខលក្ខគូអីហ៎លុយហ្នឹងណាថាប្របួរឯងទៅទិញកង់ហ្នឹងណាយល់អត់ហើយ តាំងពីយូរហើយមិនកុំព្រមប្រាប់ហ៎ឲ្យយើងទាយទៅអីទៅហើយអេនេះសាឈប់សិនទៅនេះជាកន្លែងចង់ក្រោយអីបើអត់ទិញទៀតឈប់ជូនទៅអីហត់ទៅយ៉ាងម៉េចអីសិសាទាំងពីរនេះពេញចិត្តកង់ហ្នឹងមែន អានេះមួយតា30ម៉ឺនទេងាប់ឯពូឲ្យថ្លៃម៉េះកង់ឡាកាចាស់ហ្នឹងមិនថ្លៃទេតម្លៃ30ម៉ឺនប៉ុណ្ណឹងហ៎ហើយសាច់ឈាមអ្នកទាំងពីរនេះក៏ជាកូនអ្នកមានដែរកុំរើសពេកអីនាងហ្នឹងឯមានព្រោះថ្ងៃហ្នឹងព្រោះតែខ្ទមមួយហ្នឹងមិនបាន ផងពូអើយណែពូ មនុស្សហ่ะកុំមើលមនុស្សតែសម្បកក្រៅមនុស្សស្អាតស្អាតដូចជាពួកខ្ញុំនេះមានតែសម្បកខ្លួនទេព្រោះថ្ងៃហ៎រត់តែបាយ3ពេញញ៉ាំបានផង អូយហើយក៏ដាក់ខ្លួនមែនអ្នកស្រីស្អាតពីរនាក់នេះមិនដាក់ខ្លួនទេវាជាការពិតណាហើយទៅចិត្តពីណាមកព្រោះថ្ងៃហ្នឹងណាយើងរៀងក្រមែនប៉ុន្តែអនាគតទៅអត់ប្រកាសទេមើលទៅទាំងពីរនាក់នេះមិនត្រឹមតែស្អាតទេ ថែមទាំងឆ្លាតទៀតផងឆ្លាតអីនាងហ្នឹងល្ងងជាងកបៃទៅទៀតឲ្យឆ្លាតបានយ៉ាងម៉េចពូថាមិនមែនកបៃទេ តែដូចជាគោប្រឡាក់ផុកវិញល្អជាងអឺចាប់ពូបើសិនជាហងបាក់ស្លាប់ហើយពូគិតថាវានឹងអាចហោះបានទៀតទេអូពូគិតថាក្រោយ ពេលដែលហងបាក់ស្លាប់ហើយវាប្រកាសជាហើបានវិញហើយហើយមានបញ្ហាអីមែនគឺនាងហងវាបាក់ស្លាប់ហ្នឹងហើយចឹងទេចឹងជូនពរឆាប់ជាផងណាអឺ ចឹងពូបើសិនជាអាណិតដល់ហងម៉ាក់ស្លាប់នេះលក់កង់នឹងតែ50000បានទេណាអូយ50000 50000លក់អត់បានទេអញ្ចឹង100000ទៅណាពូណាអាណិតដល់ពូខ្ញុំណាពូណាពូសង្ហាជួយលក់ឲ្យពូខ្ញុំមួយទៅណាពូណាឥឡូវអញ្ចេះចុះតាន់ខ្លាអត់នៅហើយ100,000ហ្នឹងពូលក់ឲ្យចុះបានកប់ ក្លោយបើគេបើខ្មែរទៀតអេមអញ្ជើញអាយសាបានណាហេចង់បដាដល់ពេលណាទៀតមិនជីទៅអាកុំប្រាប់ណាថាអត់ចេះជីពីណាថាអត់ចេះគ្រាន់តែយើងអត់ទាន់ចេះតែតាមផ្លែទៀតដែរគេចេះហើយមិនចេះនឹងមិនទាន់ចេះវាខុសគ្នាត្រង់ណាយល់ទេបើមិនយល់ឡើយមិនយល់ទេ យើងអាចទៅពាក់លុយថ្លៃសាលាច្រើនណាស់បើនៅតែអញ្ចឹងទៀតគេបញ្ឈប់យើងមិនខានទេបើចាច់យើងអ្នកដប់វិញហើយចាច់ដប់ដែរនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ខ្่ុំនឹងថាខ្ញเំកំពុងរងឯងម៉ែមនុស្សគ្រប់គ្នាសើដូចឯងណាឡើងមកអេវ៉ាន់ឈប់ឈ លំនឹងជ្រើសរើសបុគ្គលិកអេវ៉ាន់ហើយឃើញទេគេកំពុងតែរើសបុគ្គលិកអូឃើញដែរហើយមិនចុះយើងរវល់តែពេលយប់ហ្នឹងអញ្ចឹងពេលថ្ងៃយើងទៅនេចោលហ្នឹងមិនបាច់យើងធ្វើការនឹងមួយទៀតទេនេះក៏ថាអត់ល្អឯងយើងធ្វើនៅណាផងនៅណាផងខ្លាចតែធ្វើការងារមកហើយហើយអត់ចង់ចាប់ដងទាំងពីរខ្លាចលបោទាំងពីរអើយហេមិនទាន់សាបផងហ្នឹងមិនដឹងថ្ងៃមកភ័ក្រពីណានោះ មិត្តភក្តិពីណានងហ្នឹងសុំអត់លឺតោះទៅធ្វើការមកដឹងឯងនេះស្អែកធ្វើ CV មកយើងត្រូវតែធ្វើការនៅនឹងដឹងហើយអ្នកនាងឆាប់ឡើងមកមិនមែនទេខ្ញុំមិនមែនអ្នកនាងផងដឹងឯងបើហៅខុសឈ្មោះអត់ព្រមទៅអត់អត់ទៅ កង់អត់ប្រយ័ត្នទេអីអេមើលមកជីងកង់ហ្នឹងឡានថ្មីខ្ញុំទៅទិញណាអីអីឡានថ្មីណែសម័យសម័យដល់ណាហើយមកថាខំឡានអីនេះនិយាយចេញមកចំណែនគេហ្មងមុខនឹងអេប៉ុន្តែណែហើយសុកចិត្តមកឈរចាំមុខហាងផងធ្វើការម្នាក់ឯងអត់កើតមែនបើដល់ណាមកឈរចាំនឹងណែមកធ្វើការអត់មើលម៉ោងមើលពេលវេលាអីទេហ៎

ការងារមិនដែលមកធ្វើក៏មិនដែលត្រូវមាត់ពីណាដែរហើយថ្ងៃខ្លះហ្នឹងអត់មកធ្វើការទៀតគិតគិតទៅអត់ស្មើគ្នាពីនេះមែនណោះចាំមើលថ្ងៃណាមួយយើងខ្លាចជាមេការយើងនឹងស្ដីឲ្យប៉ែបែនហ្នឹងរហូតដល់តមាត់រួចមកហើយមិនបាច់ខ្លាចទេមិនហើយចង់ទៅកាន់ជើងប៉ែហ្នឹងមែន មុននឹងនិយាយដើមណាគេខ្លះឆាប់និយាយម្ដងទៀតមើលអេមនុស្សមានសិលធម៌អត់ហ្នឹងឈរស្ដាប់គេនិយាយគ្នាណាខ្ញុំនឹងមនុស្សគ្មានសិលធម៌អ្នកគេមានសិលធម៌គេឈរនិយាយរំលឹកខ្ញុំអញ្ចឹងហ៎នាងនេះពិតជាមនុស្សមយលការមែនអឺបើមិនយល់ក៏មិនអីដែរខ្ញុំខ្វល់ទេហើយមិនបើលឺហើយមិនចោះធ្វើចរិតឲ្យគេស្អប់រហូតអញ្ចឹងនេះ មកធ្វើការនៅទីនេះត្រូវហើយព្រួយគ្នាធ្វើការលុយអញ្ចឹងគ្នាត្រូវសំលុយឲ្យបានច្រើនចុះលុយហើយរកបានច្រើនសឹងអីមិនឃើញចាយហើយក៏មិនឃើញឲ្យអ្នកណាឆ្ងល់ដែរបាត់តែណាអស់ហាហេប្រាប់ទីងមើលឆ្ងល់ដែរនេះតែដល់ពេលហ្នឹងហែងក៏មិនដឹងទេជឿជាក់ណាណោះហើយចូលបើគេអត់ទទួលយកហែងហែងគិតមកយ៉ាបើមិនទាន់សាងមិនបានដឹងមុន ហើយបើសិនជាយើងមិនផ្ដល់ឱកាសខ្លួនឯងមានអ្នកណានៅផ្ដល់យើងណែគ្នាប្រាប់ហើយណាហាងមួយនេះគឺជាហាងរបស់យើងពីមុនទៅហើយប៉ាគ្នាលក់បាត់តាំងគ្នាអត់ដឹងរឿងអីសោះអើយឈប់និយាយឯងតិចទៀតត្រូវទៅសម្ភារហើយហើយយើងចង់ទៅហាឲ្យគេមកយកក្រែមកសាយទៅឯងល្អណាស់ពងខ្ជិលដាវផងអូយឥឡូវគាត់ថាគេដាវក៏ពិបាកដែរណោះអឺ ចុះហើយអាណាគេថាយកគ្រាស្នៃមិនទួយើងមនុស្សអខកអ្នកណាថាអ្នកណាថាហើយនិយាយមួយអ្នកណាថាឥឡូវនេះហ่าខ្ញុំលេងជីមិត្តបងឯងឯងខឹងអីអូណែគ្នាចង់ដឹងដល់ទេថាណាគេអ្នកមានសំណាងបានគ្រប់គ្រងហាងនឹងម៉ូតូណោះ គ្រប់យ៉ាងដើម្បីកូនបាននិសាចង់ឲ្យប៉ាធ្វើអីឲ្យកូនសប្បាយចិត្តប៉ាធ្វើតាមតែអូនសាញ់ប៉ាខ្លាំងណាព្រោះអ្វីដែលតាមមុនណាស៊ូស៊ូមិនដូចចំពងប្រាថ្នាតែប្រាប់ខ្លួនឯងត្រូវរៀនរងចាំបន្តអ្នកនាងសពថ្ងៃធ្វើការនៅក្នុងផងហើយហេតុអីបានជាមកចង់ធ្វើការនៅទីនេះទៀតនេះអ្នកនាងពិតជាមកចង់ធ្វើការនៅទីនេះពិតមែនទេ ចាពូគឺខ្ញុំមានសមត្ថភាពអញ្ចឹងអត់ចង់ទុកពេលវេលាចោលទេគឺចង់មកធ្វើការបន្ថែមតែម្ដងទៅនេះអ្នកនាងពិតជាចេះភាសាអង់គ្លេសពិតមែនទេចាពូគឺខ្ញុំចេះមែនណាពូត្រូវការខ្ញុំនិយាយអត់ខ្ញុំអាចនិយាយឲ្យពូស្ដាប់បានណាបានហើយពូដឹងហើយហើយមើលទៅអ្នកនាងនេះជាមនុស្សដ៏ស្វិតស្វែងណាស់មិនដូចពីមុនទេអរគុណណាពូអញ្ចឹងចាំពូផ្ដល់ចម្លើយឲ្យណា ហើយលោកតកែសុខសប្បាយទេគាត់បានធូរស្បើយជាងមុនហើយនៅចាពូគឺគាត់សុខសប្បាយទេគាត់បានធូរជាងមុនច្រើនហើយប៉ុន្តែពូប្រហែលជាពេលណាបានពូអាចផ្ដល់ដំណឹងឲ្យខ្ញុំបានយូរឬមួយក៏ឆាប់ប៉ុន្តែបើសិនជាបានកាន់តែឆាប់កាន់តែល្អណាប្រហែលជាថ្ងៃហ្នឹងឬក៏ថ្ងៃស្អែកចាំពូតាក់ទងទៅណាចាអរគុណច្រើនណាពូខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំក៏ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិនរស់រវើង Let's go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 បានធ្វើការហ្នឹងហីហេមើលទៅដូចជាជឿជាក់ដល់ហើយណូត្រូវជឿជាក់ចឹងហីណែខ្ញុំជាអ្នកណាខ្ញុំជាហង្សស្អីគេអាឈប់អួតខ្លួនឯងមួយថ្ងៃបានអត់ខ្ញុំមិនចង់ស្ដាប់ទេស្ដាប់ហើយយល់សពអាក្រក់អឺបើសិនចឹងណាគ្នានឹងនិយាយរងថ្ងៃនិយាយរហូតដល់ហែងសុំឲ្យគ្នាសុំបើឲ្យគ្នាឈប់និយាយឯងចាំមើល មនុស្សដូចឯងនេះអាក្រក់ណាស់ហេលីសាយើងមានរឿងមួយចង់ពឹងហែងបានទេមិនឲ្យពឹងទេណាដឹងខ្លាចត្រូវលបួសណាដឹងហែងឲ្យគ្នាទៅវាយគ្នាជាមួយពីណាអីចឹងទៅណែគ្នាមិនមែនឆ្អឹងដៃស្បែកស្ពាន់អីដូចហែងទេណាហើយឯងនេះឈួតទេយើងមិនមែនឲ្យឯងទៅឲ្យគេវាយទេតែ គ្នាចង់បង្ហាញពេលដែលគ្នាទទួលសញ្ញាបត្រចង់ឲ្យហែងទៅជាមួយគ្នាយ៉ាងម៉េចឯងមិនចង់ទៅទេហ៎គ្នាទៅបានដែរហ៎ឯងជាអ្នកណាហេតុអីឯងទៅមិនបានពួកយើងទៅមួយគ្នាទៅណានីសាណា my friend ពូខ្ញុំណាគ្មានណាគេជូនទៅទេមានតែមិត្តម្នាក់នេះឯងអូមិត្តហ៎ អញ្ចឹងចាំយើងមើលសិនចឹងអីគេអាអេដូចភ្ញាក់ផ្អើលដល់ហើយនេះធ្វើដូចមានរឿងធំណាស់ចឹងណែខែនេះសល់ពេលយូរទៀតទេគេទៅក៏បានដែរប៉ុន្តែកុំបខំគេមើលគេឡើងចង់ខ្លាចទៀតនេះនិយាយអញ្ចឹងណាបើបបាក់ខ្លាំងបាច់ទៅក៏បានដែរ ត្រង់ហ្នឹងហើយខ្ញុំទៅធ្វើការមុននេះណែវ៉ាន់ចាំសិនមើលយ៉ាងម៉េចហ្នឹងនឹកសាលាមែនមនុស្សដូចខ្ញុំហ្នឹងមានសិទ្ធិនឹកសាលាដែរហ៎ហេតុអីបានណាមនុស្សគ្រប់រូបសិទ្ធិតែមានអនុសាវរីយ៍ដូចតែគ្នាហ្នឹង ថាអនុស្សាវរីយ៍របស់យើងណាមិនបាច់លើកល្អជាងវៃហឹមនិយាយដូចខ្លួនឯងហ្នឹងកំសត់ណាស់អញ្ចឹងពេលខ្ញុំឃើញហើយយល់ថាវាមិនស្រួលក្នុងចិត្តសាណែហើយមិនយើងទេហើយមិនយល់ពីយើងណាឃើញឯណោះសំបីតែកង់ក៏វាមិនយល់ពីហែងដែរអឺថងនឹងសិនណាយើងទៅជួបលោកគ្រូផ្លែត តែដល់ផ្លែ ชะเมาอ๋อเฮ้ยับเตอร์ชับมาโปเกมอนไว้ ឯងមើលដល់ហើយអត់ស្វាយទេវ៉ាន់គ្នាគិតថាគ្នាចង់ចូលរៀនវគ្គសៅអាទិត្យនោះគេរៀនចប់ហើយឯងតែមិនចង់ចូលរៀនឆ្នាំទី1ណែហើយរៀនចប់ប៉ុណ្្នឹងវាគ្មានអីអស់ចាយយល់ទេ ចិត្តបងប្រាថ្នាតែប្រាប់ខ្លួនឯងត្រូវរៀនរងចាំបន្តពួកនាងអីអ្ហ៎មើលមិនស្មានតែពពុះមនុស្សឈួតជីកាត់តាមផ្លូវហ្នឹងតា ដល់ភ្នែកខ្លួនឯងហើយខ្លួនឯងខុសហើយអត់ចេះនិយាយសុំទោសទេដូចជានាងហ្នឹងឯងចង់មកបជាយើងនាងក៏ភ្លេចទេថាយើងមិនមែនជាពពួកហងបាក់ស្លាប់ដូចជាអ្នកខ្លះសំដីដូចជាគ្មានសិលធម៌សោះណាមកមាត់ក៏ស្អាតបាទដូចជាកូនកាត់សំដីក៏ពិរោះដូចជាកូនកាត់ដែរ តចរិតវិញណាដូដោយស្អីឲ្យ20000មកឲ្យ20000យើងប្រាប់ចាំនិយាយមកកុំក្បោកបាច់ច្រើនពេកតែយើងគិតថាយើងមិនយកលុយបងឯងទេគឺដូចដូចចានមកគុណហ្នឹងហើយនាងមកណាក៏ដូចជាបងកពើបើមិនជឿទេ យកមកតែឆ្លោះក្នុងចានមកគុនមើលទៅណានាងគ្មានជីវធម៌គេសម្ដីចេញមកណាក៏ដឹងថាពពុះគ្មានជីវធម៌បាត់ហើយណែគឺឆ្លោះនាងនេះមិនក៏ល្ងងមែនហាមិនក៏ទៅរាប់អានជាមួយនឹងនាងកូនមាន់នេះមិនព្រឹងមើលក៏នាងមិនដឹងទេថាពេលដែលវានៅជាហាងនេះច្រឹកវាមិនភាសាអាក្រក់មិនព្រឹងមើលក៏នាងមិនដឹងទេ ឯងរាប់អានគ្នាត្រូវប្រហែលជាដល់សាច់ទៅដូចគ្នាឯងអាចជាដល់ខោខោអន់អន់គ្មានភាពចេះដឹងក្នុងខ្លួនហ្នឹងណែនិយាយគ្នាមួយខ្ញុំឲ្យស្រួលបួនតិចណាបើសិនជានៅចាំអញ្ចឹងគឺល្អហើយតែមិនដែរចង់ស៊ីម្ដងទៀតមែនបើសិនជាចង់ម្ដងទៀតណាខ្ញុំរីករាយនឹងធ្វើឲ្យម៉េចអ្នកចាស់ធ្វើស្អីយើខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង បង្កើតអនាគតល្អឲ្យកម្ពុជាភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើង Let's go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 នាងមិនមែនជាហង្សទៀតទេនាងគ្រាន់តែជាកូនមន់ដែលគ្មានអ្នកណាពឹងផ្អែកទាំងអស់មុននឹងនិយាយស្ដីអីជួយមើលខ្លួនឯងផងប៉ុន្តែបបាក់ប្រកាន់យ៉ាងដែរព្រោះដោយសារតែនាងអត់ដែរបានចូលសាលាអញ្ចឹងចំណេះដឹងរបស់នាងក៏វាលំដាប់អន់ដែរសាមីដែលជីវិតនាងធ្លាក់កោតដល់កម្រិតហ្នឹងនាងហង្សធ្លាក់កោត គួរអនុដោះទេណាអញ្ចឹងណាអញ្ជើញអ្នកនាងដែលបានរៀនខ្ពង់ខ្ពស់ហ្នឹងណាចេះប្រើពាក្យសម្ដីល្អតិចនាងកូនមួនចូលកង់ จ็บามาก้มเลยชน ញឹមស្រស់ដល់ហើយអញ្ចឹងបានកូនសំណាងម៉ែអូកូនភ្លេចប្រាប់ប៉ាថ្ងៃហ្នឹងកូនរកបានការងារថ្មីមួយទៀតហើយហើយក៏ចិត្តដល់ថ្ងៃកូនចូលរៀនវិញដែរខ្ញុំនឹងចាប់ដើមអ្វីៗគ្រប់យ៉ាងសារឡើងវិញណាប៉ា ចិត្តល្អណោះជួយដាក់ផ្កាឲ្យទៀតអញ្ចឹងបានថ្ងៃហ្នឹងខ្ញុំសំណាងណាស់ថ្ងៃហ្នឹងថ្ងៃសំណាងខ្ញុំមែនហើយបានគ្រប់យ៉ាងស្រស់បំព្រងអញ្ចឹងផ្កាហ្នឹងស្អាតហើយក៏អូបទៀតនេះថ្ងៃហ្នឹងជាថ្ងៃហុងស៊ុយរបស់ខ្ញុំមែនតាសង្ឃឹមថាខ្ញុំនឹងបានសំណាងអញ្ចឹងរហូតចឹងណា ចេះមកធ្វើការកន្លែងចឹងដែរអូអេនេះពូឯងនៅរាប់អានជាមួយនឹងនាងហងធ្លាក់កົບម្នាក់ហ្នឹងទៀតហ៎ពីមុនមិត្តមែនប៉ុន្តែឥឡូវមិនមែនទៀតទេខ្ញុំគ្មានមិត្តឯណាដែលដើរតែតោធ្លាក់ខ្លួនអីបែបនេះទេនេះប្រហែលជាជីវិតក៏សាំនឹងវាដែរមើលទៅឃើញធ្វើការត្រុកត្រុកតាមក្លឹបនិងតាមហាងកាហ្វេបែបនេះនេះប្រហែលជាម្ចាស់ក្លឹបគេដេញក្បាលចេញទៀតដល់លោកបានជីវិត មុនខ្លាំងណាហើយចោលលើមកជ័យឬមួយក៏ខូចមាត់លែងហ៊ាននិយាយអីចេះខ្លាចគេអ្ហ៎អូហើយចាស់សេលីនវិញមាន ចិត្តនៅចង់ហប់អានមិត្តភ័ក្តិសំណប់ ចិត្តម្នាក់នឹងទៀតអត់ហេខ្ញុំមិនចង់គិតហើយគ្នាក៏មិនចង់មានមិត្តបែបនេះដែរមុនណាចាប់ទុកថាជាសបិនអាក្រក់ចោះគិតគិតទៅស្ដាយស្ដាយពេលវេលាកន្លងតែពេលនេះសំចិត្ត ល្អហើយមកសម្លាញ់ពេលលឺអញ្ចឹងណាគ្នាក៏សប្បាយចិត្តដែរគ្នាមានអារម្មណ៍ថាឥឡូវនេះពួកយើងកំពុងតែមានសេចក្តីសុខពេញលេញឯត្រូវអត់ត្រូវឯងពីមុន មានមនុស្សល្ងងចាំចាញ់លុយឲ្យស៊ីចាយតើមិនចង់និយាយតែពេលនេះហ៎លែងមានប្រយោជន៍ឯងគេបោកស៊ីហើយនៅមិនដឹងខ្លួនអញ្ចឹងមកហាងកាហ្វេ ចង់ញ៉ាំកាហ្វេឬក៏ចង់ញ៉ាំប្រភេទអីផ្សេងណែ នាងឃើញខ្ញុំមកហាងកាហ្វេហ្នឹងនាងគិតថាខ្ញុំហ្នឹងមកស្ប៉ាខ្លួនទេហ៎បុគ្គលិកអាបុគ្គលិកយើងចង់បានកាហ្វេបែបក្តៅក្តៅហើយល្វីងល្វីងខ្លាំងខ្លាំងមកនេះព្រោះថាពីមុនយើងធ្លាប់ស្គាល់មនុស្សស្រីម្នាក់វាចូលចិត្តធ្វើឲ្យគេក្តៅកុហកកាហាយហើយល្វីងមកគ្រប់ទៅពេលហ្នឹងប៉ុន្តែគួរស្ដាយឥឡូវហ្នឹងម្នាក់ស្រីហ្នឹងវា ខ្លាចជាហងធ្លាក់កោតបាត់ហើយវាគ្មានអំណាចអីដើម្បីទៅជាគេទៀតទេព្រោះថាពេលនេះគឺយើងអាចដណ្ដើមអ្វីៗគ្រប់យ៉ាងរបស់នាងមកធ្វើជារបស់យើងទាំងអស់កុំថាឡើយមិត្តភ័ក្តិកុំថាឡើយសង្សារសំណប់ចិត្តវាគឺយើងយករបស់វាមកជារបស់យើងទាំងអស់នេះកុំគិតទេ នាងធ្វើជាល្ងងធ្វើជាថ្លោះធ្វើជាបន្តមាត់ជាមួយនឹងយើង វាអាចកែប្រែអ្វីដែលនាងធ្លាប់ធ្វើអាក្រក់ពីមុនមកឲ្យសោះគ្មានថ្ងៃកែប្រែបានកុំប៉ិនធ្វើពុតពេកនាងហងផ្លេចកតុយនាងហងកបាក់ម៉ែនេះចាណាស្លាប់របស់នាងហ៎ខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងងា តែខ្ញុំត្រូវតែរងមមហើយដើរទៅមុខខ្ញុំជឿថាដំណោះស្រាយមានច្រើនជាងបញ្ហាកុំអសង្ឃឹមជាមួយតង់ស្រ័យដល់ស្នាមញញឹមគឺវិធីល្អបំផុតរងមមនឹងបញ្ហាជឿខ្លួនឯងយើងចង់ដឹងថាមីនីសាហ្នឹង វាកែប្រែចរិតបានប៉ុណ្ណាទៅទៅបានជាពីខ្លះនៅល្ងងនៅឆ្លើចង់រាប់អានវាទៀតខ្ញុំសុំតោហាមិញនឹងគ្នាអត់បានមើលខាងក្រោមព្រោះមានផ្នែកតែពីរសម្រាប់មើលទៅខាងលើដែលខ្ពស់ហោះសុំតោហាអូយហើយមិនក្តៅទេអីហាតាំងខ្លួនឯងឆ្អឹងដៃស្បែកស្ពាន់តាំងពីអង្កលពូដឹងទេ នីសាឥឡូវគឺមិនដូចនីសាកាលពីមុនទេ គេគឺជាមនុស្សតស៊ូហើយស្គាល់ទៅអ្វីដែលហៅថាជីវិតពិត លើកហ្នឹងកូនសន្យាប៉ាថាកូននឹងតស៊ូហើយរៀនធ្វើម៉េចឲ្យបានសញ្ញាបត្រអត់ឲ្យប៉ាខ្វះគេទៀតទេណាធ្វើអីណាបើមិនចេះជីណាខ្ញុំក៏រៀនមិនកិនលុយទេចង់គេចបានមែនបែរណាតែបែរអញទៅខ្ញុំគិតថាបែរអញលួចស្រឡាញ់ខ្ញុំមែនណា